បាទបងប្អូនយើងនេះគឺជារូបភាពនៃថ្ងៃមង្គលការរបស់តារាចម្រៀងមាសនីតាបងប្អូនតាំងពីឆ្នាំ2017មកម្លេះហើយនេះគឺជារូបភាពរបស់គាត់ជាមួយនឹងស្វាមីជាមួយនឹងកូនតូចតូចរបស់គាត់បងប្អូនឃើញថាតាមពិតទៅ អ្នកនាងមាសនីតាគាត់គឺមានកូនចំនួន2នាក់ទៅ ហើយបងប្អូន បាទបងប្អូនហើយនេះគឺជាវីដេអូដែលធ្វើឲ្យអ្នកនាងមានភាពច្របូកច្របល់មកដល់ពេលសប្តាហ៍ថ្ងៃនេះដោយសារតែគាត់បានត្រូវបាននិជើមថើបហើយបន្តបន្ទាប់មកក៏មានរឿងជាមួយនឹងអ្នកនាងផ្សេងសុខីបងប្អូនជាហេតុធ្វើឲ្យផ្ទុះរឿងជាច្រើនរហូតមកដល់ពេលបច្ចុប្បន្ននេះហើយមកដល់ពេលបច្ចុប្បន្ននេះឃើញថា អ្នកនាងផ្សេងសុខីគាត់ក៏បានខឹងមែនតើបងប្អូន ដែលកន្លងមកនេះ ត្រូវបានអ្នកនាងមីនីតាជាមួយនឹងក្រុម fan fan របស់គាត់បានបង្កើតជាក្រុមហើយបាននិយាយដើមនឹងបានជេរប្រមាថទៅលើអ្នកនាងសេងសុខីមេជាដើមមួយពីរនោះជាហេតុធ្វើឲ្យអ្នកនាងសេងសុខីគាត់បានដាក់ពាក្យបណ្ដឹងអីជាដើមដោយសារតែគាត់ខឹងខ្លាំងមែនតើបងប្អូនហើយគាត់ក៏មិនទទួលនៅពាក្យសំទោសអ្វីទៀតនោះទេដោយសារតែ ការជេរប្រមាថអីជាដើមមួយពីរនោះធ្វើឲ្យប៉ះពាល់កិត្តិយសខ្លាំងមែនតើទៅដល់អ្នកនាងសេងសុខីដែលគាត់មិនដឹងរឿងអីសោះក៏បាននាំគាត់ចូលទៅ ទៅរឿងមួយនេះហើយរឿងដើមចំដំបងបំផុតនេះដោយសារតែនេះជើមថើបអ្នកនាងមាសនីតាហើយដោយសារតែអ្នកនាងមាសនីតាគាត់ក៏ជាអ្នកដែលហុចផ្ពាល់ឲ្យអ្នកឲ្យនេះជើមថើបអីជាដើមបងប្អូនទៅជាហេតុកើតរឿងបែបនេះកើតឡើងយ៉ាងណាមិញបងប្អូនបើតាមប្រភពអឺ មួយចំនួនបាននិយាយថាមកដល់នឹងពេលបច្ចុប្បន្ននេះអ្នកនាងមេនីតាគាត់នៅតែរក្សាភាពស្ងៀមស្ងាត់មិនចេញតាណាទាំងអស់បងប្អូនបានន័យថាគាត់មិនហ៊ានចេញតាណាក្រៅពីផ្ទះនោះទេគាត់សំងំនៅតែក្នុងបន្ទប់នៅតែម្នាក់ឯងដាច់ដライចអីជាដើមបាទបងប្អូនបើតាមប្រភពអ្នកដែលចិត្តស្និទ្ធជាមួយនឹងអ្នកនាងមេនីតាផ្ទាល់តែម្ដង គាត់និយាយថាទំនងជាអ្នកនាងមាននេតាទៅថ្ងៃខាងមុខទៅបើគាត់នៅតែរក្សាចំហបែបនេះនៅតែក្នុងបន្ទប់ឃុំម្នាក់ឯងបែបនេះមិននិយាយរកនរណាឬមួយក៏គាត់មិនចេញទៅក្រៅសោះគាត់អាចនឹងមានជំងឺបាក់ទឹកចិត្តខ្លាំងអាចនឹងគិតខ្លីសម្រាប់ខ្លួនឯជាដើមបងប្អូនឃើញថាបញ្ហាមួយនេះគឺពិតជាធំមែនទែនសម្រាប់អ្នកនាងមាននេតាដែលជាតារាចម្រៀងដែលជាអតីតបេក្ខភាពប្រឡងនៅក្នុងកម្មវិធី Cambodian Idol រដូវកាលទី4ដែលទើបតែបញ្ចប់នាពេលថ្មីៗនេះទេបងប្អូនហើយឃើញថាបន្ទាប់ពីបញ្ចប់ការ ការប្រឡងទោះបីមិនទទួលបានពានរង្វាន់អីជាដើមនោះក៏ប៉ុន្តែសំឡេងរបស់អ្នកនាងគឺពិតជាព្រមមែនតែនហើយ យ៉ាងណាមិញបងប្អូនបន្ទាប់ពីផ្ទុះរឿងចម្រងចម្រាស់បែបនេះរួចមកឃើញថាអាជីពសិល្បៈរបស់នាងហាក់បីដូចជាស្ងប់ស្ងាត់វិថីសិល្បៈរបស់នាងហាក់បីដូចជាត្រូវចប់ត្រឹមនេះហើយក៏មិនដឹងផងដែរដោយសារតែតាំងពីនឹងមក អ្នកនាងមិនហ៊ាន ចេញតាណាទៀតឡើយហើយការប្រគំតន្ត្រីធំធំក៏លែងមានមុខមាត់អ្នកនាងមីនីតាគាត់ឡើងបកស្រាយចម្រៀងឲ្យមហា ជនយើង បានឃើញទៀតដែរ ទំនងជានេះគឺជាការបញ្ចប់នៃជីវិតសិល្បៈបញ្ចប់នៅវិថីសិល្បៈរបស់គាត់ត្រឹមតែនេះជើមនឹងឲ្យបងប្អូនជាចុងក្រោយក៏សូមលើកទឹកចិត្តទៅកាន់អ្នកនឹងមានអ្នកតាបងប្អូនសូមឲ្យគាត់មានភាពបាទឃើញថាបើទោះបីជា យើង កំពុងតែធ្លាក់ដល់ចំណុចណាក៏ដោយក៏យើងត្រូវតែរឹងមាំដើម្បីដោះស្រាយនៅបញ្ហាចំពោះមុខ កុំលាក់ខ្លួនកុំសំងំតែម្នាក់ឯងបែបនេះអីវាមិនល្អនោះទេវាអាចនឹងប៉ះពាល់ទៅដល់សុខភាពណាមួយអាចនឹងមានបញ្ហាផ្លូវចិត្តអាចនឹងគិតខ្លីសម្រាប់ខ្លួនឯងជាដើមអញ្ចឹងយើងត្រូវតែរឹងមាំតស៊ូជំនះ នៅបញ្ហានៅចំពោះមុខនិងហ៊ានប្រជ